ម៉ូតូនេះវាកាស្អីវិញមកខូចអីទៅទេនេះអូនទ្រាំតិចទៀតអូនទ្រាំតិចទៀតតិចទៀតដល់ពេលអត់និយាយបង ចង់ធ្វើស្អីហ្នឹងឆាប់ទៅដីចិត្តកូនទៅលែងតក់ទៀតហើយហើយណាមួយអូនចិត្តការកូនហើយនៅអត់ទទួលសួរទៅកុំឲ្យពិបាកការងារទាំងអស់នេះទៅកបងជាអ្នករៀបចំអូនឆាប់ទៅដីទៅអូអត់អីទេបងនេះអូនគ្រាន់តែចង់ជួយមើលឲ្យរៀបចំអ្វីឲ្យបានខ្លះដែលខ្វះខាតអីហ្នឹងណាអវ័នទាំងអស់នឹងចាំស្អាតចាំរៀបទៅប៉ុណ្ណេះនៅដល់ស្ងៀមស្ងៀមទៅកុំឲ្យពិបាកខ្លួនឯងបងអា នេះយើងមានកូនទី1ហើយធ្លាប់មានបទពិសោធន៍ហើយតាមិនអីទេកូន ទី2មិនលំបាកទេបើតើអូនឈឺក៏អូនអាចត្រាំបានដែរណាបងអាយប់នេះអូនលួចចម្លែកមិនដឹងទេ អូនសង្ស័យតែកូនបើយើងកើតយប់ហ្នឹងឯងបងយល់មិនអូនសៀតពោះហ៎មិនមកយើងទៅប៉ែតែម្ដងទៅអត់អីទេ បងឯងកុំបារម្ភពេកមើលនឹងការសេនីដបងនោះសៀតអញ្ចឹងដែរតើ3 4ថ្ងៃក្រោយមកបង្កើតយើងធ្លាប់មានបទពិសោធន៍ខ្លួនទី1ហើយមិនអីទេបងឯងកុំគិតច្រើនពេកអីយកទឹកទៅដាក់ក្នុងពាងទៅ បងខ្វល់ពីអូនបងស្រីអាបង បងដឹងថាអូនរឹងមាំរឿងល្មមរបស់អូនមិនមានចោះចាញ់ទេ តែបងមានប្រពន្ធតែមួយបងចេះតែបារម្ភទៅចាលោកពុកបើដឹងថាអូននេះប៉កែល្អូប៉កែអញ្ចឹងហើយរឹងមាំហើយនឹងនៅតែចេកវែកញ៉ាំជាមួយអូនទៀតណាបានហើយនោះនោះទឹកពេញឯងមិនអញយកទៅដាក់ពីងទៅ ណាចង់សួរស្អីហ្នឹងតិចដួលមកខ្លាំងទៅលើវិញចង់ធ្វើអីក៏ប្រាប់បងមកតែបងធ្វើឲ្យែវាមិនពិបាកទេបងការងារបន្តិចបន្តួចតើអូនអាចជួយបងបាន បងឯងគ្រាន់តែយកទឹកទៅដាក់នៅម្ពីងទៅចាំអូនជួយត្រង់ ទុកឲ្យបងជាអ្នកធ្វើអូនឯងនៅឲ្យស្ងៀមទៅអូនឯងក៏ក្បាលរឹងម៉េះបងប្រាប់ស្ដាប់ផងអញ្ចឹង ក្រំតិចទៅបងជួយរំទៅបានអូតិចតិចតិចតិចតិចតិចអូគឺត្រង់នឹងសិនហើយពងទៅយកហើយគឺអូនអូជឿណាស់ អូនទ្រាំបន្តិចណាបងលំនាំអូនទៅទីពេទ្យរឹងមាំឡើងប្រពន្ធបងជាមនុស្សតស៊ូរឹងមាំណាឈឺពោះប៉ុណ្ណឹងអូនមិនចោះចាញ់ទេមែនទេបងឈឺពោះខ្លាំងអូនត្រូវឲ្យបងអណែនណែតោះខ្លាំងទៅតិចតិចតិចមួយមួយអូជួយជួយជួយជួយ អូយូណាអូអបបងណែនមកបងឈឺខ្លាំងខំស្មាបងក៏បានដែរអូយជឿណាប្រពន្ធកូនឯងត្រូវតែមានសុខភាពណារឹងកាលកូនឯងត្រូវតែប្រឹងប្រែងមើលថែរកកូនបានល្អអូយជឿណា ម្ដងនឹងវាកាស្អីហ្នឹងមកខុសអីទៅទេហ្នឹងអូនទ្រាំតិចទៅ किताब पर आप दिखाने पाऊंगा My 2012 គ្រូពេទ្យអឺកូនខ្ញុំកើតហើយអូនដឹងខ្លួនហើយអូយ៉ាងម៉េចហើយ មានឈឺត្រង់ណាទេឬក៏នៅឈឺក្នុងពោះទៀតអឺណាគ្រូចុះប្តីខ្ញុំហើយកូនខ្ញុំគេតាណាយដាប់អ្នកគ្រូណាហើយតាំងស្មារតីហើយអ្នកគ្រូចូលរួមសោកស្ដាយផងកូនអូនបានស្លាប់ក្នុងពោះហើយក ចំណែកឯប្តីរបស់អូនក៏ស្លាប់នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ទៀតអូនតាំងអារម្មណ៍ណាកុំខ្លាន់ខ្លោចសោះអាចប៉ះពាល់ដល់សុខភាពណាអត់ទេអត់ទេអត់ទេអ្នកគ្រូពេទ្យអត់ទេ ដែលខ្ញុំអត់ស្លាប់ទេនៅក្នុងបានដែលខ្ញុំអត់ស្លាប់ទេដែលខ្ញុំខ្លាហានណាស់ដែលខ្ញុំក៏ខ្លាហានណាស់ក៏បកាយណាស់ក៏អត់ស្លាប់ទេនៅក្នុងបានក៏ខ្ញុំក៏អញ្ចឹងដែរក៏ខ្ញុំក៏អញ្ចឹងដែរក៏ខ្ញុំក្អែកណាស់ក៏ខ្ញុំក៏ខ្លាហានណាស់នៅក្នុងបានដែលខ្ញុំក៏ខ្ញុំក៏អត់ស្លាប់ទេនៅក្នុងបានកុំកុហកខ្ញុំណាគ្រូតែគ្រូកុំកុហកខ្ញុំណាណាគ្រូកុំចឹងឯណាតាំងស្មារតីគ្រប់យ៉ាងនឹងទៅដល់រលូនអូនកុំបាក់ទឹកចិត្តអីណាជឿអ្នកគ្រូទៅ អត់ទេអ្នកគ្រូពេទ្យប្តីខ្ញុំគេអត់ស្ដាប់ទេគេសន្យាមកខ្ញុំគេសន្យាមកខ្ញុំថាគេនេះនឹងមើលថែខ្ញុំមើលតែកូនពេលតែកើតមកអ្នកគ្រូប្តីខ្ញុំគេអត់ស្ដាប់ទេអ្នកគ្រូកុំខកខ្ញុំអ្នកគ្រូកុំខកខ្ញុំប្តីខ្ញុំអត់ស្ដាប់ទេប្តីខ្ញុំអត់ស្ដាប់ទេអ្នកគ្រូពេទ្យប្តីខ្ញុំអត់ស្ដាប់ទេខ្ញុំអត់ស្ដាប់ទេលោក ប្តីខ្ញុំប្តីខ្ញុំនៅណាលោកកូនប៉ាប្តីខ្ញុំប្តីខ្ញុំនៅណាលោកកូនប៉ាក្រុមអារម្មណ៍ទៅនាងពេលនេះសុខភាពនាងមិនដឹងមកទៅមុំប្រហែលទេអត់ទេអត់ទេប្តីខ្ញុំអត់ស្លាប់ទេលោកគ្រូប៉ែតប្តីខ្ញុំអត់ស្លាប់ទេប្តីខ្ញុំនៅរស់លោកគ្រូប៉ែតលោកគ្រូប៉ែតអត់ខ្ញុំទៅជួបប្តីរបស់ខ្ញុំខ្ញុំចង់ជួបប្តីរបស់ខ្ញុំប្តីខ្ញុំនៅណាប្តីខ្ញុំណាប្តីខ្ញុំប្តីខ្ញុំនៅណាលោកគ្រូប៉ែតចឹងប្រហែលខ្ញុំទៅ យូរជួបប្តីអូនលោកគ្រូហេតុអីយកខ្ញុំមកបន្ទប់នេះខ្ញុំខ្ញុំចង់ទៅជួបប្តីរបស់ខ្ញុំកុំអីសោះជំនន់ខ្ញុំណាខ្ញុំចង់ជួបប្តីខ្ញុំប្តីខ្ញុំអត់ទាន់ស្លាប់ទេលោកលោកគ្រូលោកគ្រូប៉ែកុំអីសោះជំនន់ខ្ញុំណាប្តីខ្ញុំអត់ទាន់ស្លាប់ទេលោកគ្រូប៉ែក លោកគ្រូពេទ្យលោកគ្រូពេទ្យកុំលេងសើចជាមួយខ្ញុំណាអើយប្តីខ្ញុំអត់ទាន់ស្លាប់ទេលោកគ្រូពេទ្យលោកគ្រូពេទ្យខ្ញុំចង់ជួបប្តីខ្ញុំខ្ញុំចង់ជួបប្តីខ្ញុំណាលោកគ្រូពេទ្យនោះខ្ញុំទៅណានោះខ្ញុំទៅលោកគ្រូពេទ្យណា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 អង្គសងទ័រក្លិនក្រអូបជាប់បានយូរមានមុនស្នេហ៍ស្ទីងជីវិតប្រកបដោយភាពស្វាហាប់លាក់ទឹកក្រលេខ3ចំនួនដល់ការអភិវឌ្ឍខួរក្បាលនៅរាងកាយកាន់តែប្រសើរលាក់ទឹកក្រលេខ3លូតលាស់ដោយភាពរីករាយទឹកដោះគោប្រអប់សញ្ញាខ្លាឃ្មុំផ្សំចូលគ្នាយ៉ាងល្អឥតខ្ចោះពីទឹកដោះគោស្រស់និងទឹកឃ្មុំធម្មជាតិពិតៗ ពលដល់សុខភាពខ្លួនឯង cứ điên ngập thân mình nó không bền nhưng xong bò dùng mỡ là cô bền là cô bền cô không bỏ sẽ làm tệ cô không dùng cái tâm cơ là cô bền yêu con nhắm mơ nhung bệnh rồi nhung xong nên đi nén ngọc lòng tư à tê à tê à tê là cô bền Đi bên đây cái Dung con sẽ làm Con cái Dung con sẽ làm Nó của ba Ôi nhưng sao được làm tiền lắm chứ Nó của là cô hai con nhưng mà bệnh mà này Nhưng mà sao bỏ Nhưng mà sao bỏ Ai, ai, ai, ai, ai, ai, ទៅខ្ញុំកូនខ្ញុំទៅវិញហើយក៏គេស្លាប់អឺហើយខ្ញុំមកវិញណាបងស្រីខ្ញុំគឺជាប្រពន្ធអ្នកដែលបើកអាំងមកប្តីបងខ្ញុំសុំទោសណាបង សំទោសខ្ញុំចាំបានមានសំទោសទេសំប្តីខ្ញុំមកវិញមកពេលខ្ញុំអត់ស្លាប់ទេពេលខ្ញុំអត់ស្លាប់ទេសំប្តីខ្ញុំមកវិញមកខ្ញុំសូមបងខ្ញុំប្តីខ្ញុំមកវិញមកខ្ញុំសូមបងណាខ្ញុំអត់ស្លាប់ទេ គាត់ជាខ្ញុំនឹងឲ្យគាត់នៅប្រឈមមុខជាមួយនឹងផ្លូវច្បាប់បងចង់បានអីបងប្រាប់ខ្ញុំមកខ្ញុំនឹងធ្វើតាមបងទាំងអស់អត់ទេប្តីឯងប្តីឯងស្លាប់ប្តីខ្ញុំប្តីខ្ញុំកោអីហ៎ប្តីខ្ញុំកោអីគេមិនស្លាប់ប្តីខ្ញុំអើយគាត់ទៅកោអីប្តីខ្ញុំអត់ឯងមានស្ត្រូវជាមួយអាណាទេអត់ឯងជីឡានបងប្តីខ្ញុំ អត់ទាន់កើតទេអានេះអានេះស្លាប់តែខ្ញុំអានេះស្លាប់តែខ្ញុំខ្ញុំសុំទោសពិតមែនណាបងដែលបណ្ដោយប្តីទៅធ្វើរឿងបែបនេះ អត់ទេខ្ញុំអត់ចង់បានអីទេខ្ញុំចង់បានប្តីខ្ញុំកូនខ្ញុំមកវិញខ្ញុំត្រូវការពួកគេត្រឡប់មកវិញខ្ញុំចង់ឲ្យប្តីខ្ញុំកូនខ្ញុំចុំគ្នាវិញញ៉ែអីក៏ត្រឡប់ប្តីខ្ញុំកូនខ្ញុំខ្ញុំសុំបងហើយខ្ញុំសុំបងគេមកវិញមកអូនណាខ្ញុំចង់ឲ្យពួកគេត្រឡប់ រម្យសុំទៅណាបងតឡាការអត់ទៀតពីខ្ញុំកុំរួចខ្លួនទេបងបងចង់បានអីបងប្រាប់ខ្ញុំមកខ្ញុំរៀបចំជូនបងទាំងអស់អាចជួយខ្ញុំរួចទេបងអត់ទេខ្ញុំអត់ចង់បានសុំទោសអីទេខ្ញុំអត់ចង់បានទោសអីទេខ្ញុំចង់ឲ្យប្តីខ្ញុំកូនខ្ញុំមកវិញណាខ្ញុំចង់ឲ្យគាត់មកវិញខ្ញុំសុំបងខ្ញុំអត់ចង់បានអីទេខ្ញុំអត់ចង់បានអីទេខ្ញុំអត់ចង់បានអីទេខ្ញុំចង់បាន lấy tiền ខ្ញុំខ្ញុំតាមរកបងខ្ញុំតាមរកបងខ្ញុំតាមរកបងមកពីណាចាក់គិតបងឲ្យឲ្យអាឲ្យគេសងលុយមែនអត់ទេពូពូកុំមកខ្ញុំអីពូខ្ញុំសុំបង ពូពូជួយជួយខ្ញុំទៅដល់កូនខ្ញុំប្តីខ្ញុំផងខ្ញុំអត់ដឹងថាគេនៅណាទេពូអត់យល់គេដាក់និយាយអីប្លែកប្លែកហើយដើរចេះប្រយ័ត្នផងចង់ហត់ចង់រស់ទៅណាតែម្នាក់ឯងទៅកុំឲ្យមានកម្មជាមួយគេអត់ទេពូខ្ញុំសុំបងពូអពូជួយជួយខ្ញុំទៅរកប្តីខ្ញុំនិងកូនខ្ញុំផងណាពូណាខ្ញុំនឹកគេណាពូខ្ញុំសុំបងណាពូណាពូខ្ញុំអត់មានពេលទេ Bên đây Bên đây nhung Bên đây nhung Con Ông, ông, món sống bò នជួយជូនម៉ងទៅដល់ប្តីម៉ងនឹងកូនម៉ងផងណាកូនបងគេខាត់យកមិញគេខាត់យកមិញណាគេខាត់យកមិញម៉ងនឹកគេណាម៉ងនឹកគេម៉ងនឹកគេណាបងឯងនិយាយអីហ្នឹងខ្ញុំដើរកាត់នេះមួយថ្ងៃហើយគ្មានអ្នកណាបីក្មេងកាត់ទីនេះទេនេះមកទៅគាត់ហ្នឹងដូចជាគ្រប់ទឹកទៅអត់ទេអត់ទេអត់ទេបងសុំបងបងសុំបងជួយជូនបងទៅដល់ប្តីបងផងប្តីបងត្រូវឡានបងយកវិញណា កូនបងក៏អញ្ចឹងដែរកូនបងក៏អញ្ចឹងដែរបងសុំបងបងសុំបងណាសុំបងបងនឹកគេណាបងនឹកគេណាបងនឹកគេសុំបងគ្នាមើលទៅគាត់ដូចជាមិនដឹងអីទេនិយាយយូរទៅកាន់តែមិនចូលគ្នាហើយតោះមកអត់ទេតែមើលទៅគាត់គួរអាណិតណាស់អត់ទេកុំទៅអីខ្ញុំសុំបងខ្ញុំសុំបង ខ្ញុំសុំមកខ្ញុំនឹកគេណាស់ខ្ញុំសុំមកខ្ញុំសុំមក ស្លាប់នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ទៀតអត់តាមដល់ណាតោះខ្លាំងខ្លោសោះអាចប៉ះពាល់ដល់សុខភាពណាអត់ទេអ្នកគ្រូពេទ្យតែខ្ញុំអត់ស្លាប់ទេអ្នកគ្រូពេទ្យតែខ្ញុំអត់ស្លាប់ទេតែខ្ញុំខកហានណាតែខ្ញុំ យាយសុំលុយមែនបានក្មួយចង់ចូលហ្នឹងកំពួតអីណាស្រីទឹកហ្នឹងវាទឹកញ៉ាំទៅណាហូបទឹកហ្នឹងទៅបើស្រីខ្លាំងបើមិនស្អប់ពើយាយខ្ញុំខ្ញុំអត់ហូបទេមើលតែមុខនាងដូចមិនសួរខ្លួនសោះនេះ ណាណែមកនេះឈឺចឹងកុំដើរហាងក្តៅប្រយ័ត្នវាលាត់ណាចាំត្រូវចាំណាទោះបីយើងរឹងមាំយ៉ាងណាក៏ដោយក៏ត្រូវតែមានថ្ងៃជាតិថ្ងៃឈឺដែរកុំប្រហែលអសោះណាយីទេរ៉ូម៉ាណូក្លិនជោគជ័យរបស់បរោ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 អង្គសន្តើក្លិនក្រអូបជាប់បានយូរមានមុនស្នេហ៍ស្ទីងជីវិតប្រកបដោយភាពស្វាហាប់លាក់ទឹកក្រលេខ3ចំនួនដល់ការអភិវឌ្ឍខួរក្បាលនៅរាងកាយកាន់តែប្រសើរលាក់ទឹកក្រលេខ3លូតលាស់ដោយភាពរីករាយទឹកដោះគោប្រអប់សញ្ញាខ្លាំងខ្មុំសំចូលគ្នាយ៉ាងល្អឥតខ្ចោះពីទឹកដោះគោស្រស់និងទឹកខ្មុំធម្មជាតិពិតៗ យកនំនេះហូបទៅយាយមិនគិតលុយទេណាហូបដាក់ព្រោះមិនឃ្លានណាក៏ត្រូវហូបដើម្បីកាពះដែរតែមើលរូបភាពនឹងឯងទៅដូចជាមានតូនមែនទេចាគឺខ្ញុំសុំកោបតូនយាយអត់អត់ដែរគឺតែសម្រាប់កូនហើយហើយដើរហាត់ថ្ងៃក្តៅចឹងមិនស្រឡាញ់ខ្លួនទេហីកុំតាន់ទៅណាណា ចាំឲ្យថ្ងៃត្រជាក់បន្តិចនៅតែនឹងសិនហើយទោះបីឃ្លានមិនឃ្លានអីខំប្រឹងហូបឲ្យមានកម្លាំងទៅ ឡប់មកវិញទៀតសង្ស័យតែម៉ែឯងនៅពេទ្យកំពុងតែសម្រាលកូនតែដឹងឥឡូវចេះចោះចូលផ្ទះមីងញ៉ាំបាយសិនទៅណាបន្តិចទៀតពុកឯងគេត្រឡប់មកវិញហើយចាំបងបងខ្ញុំមិនមកពុកឯងមិនមកម៉ែឯងត្រូវតែមកតោះចូលផ្ទះមីងញ៉ាំបាយសិនតែខ្ញុំចង់ទៅមើលប្អូនខ្ញុំគុំតែបានមើលទេនៅពេលដែលម៉ែឯងមកតោះចូលផ្ទះមីងសិនទៅណា តែប្រទេសមួយនេះទេតែពួកយើងអាចជួបគ្នាមិនអីសម្លាញ់ បានជួបគ្នាហើយណាកុំទៅណាខ្ញុំកន្លងបានជួបអ្នកទាំងពីរនេះបងរឹងស្មាននេះឯងមិនតង់ឃើញមកទៀតថ្ងៃនេះមិនក៏បងរឹងយូរមែនរហូតដល់ក៏មិនដែរអញ្ចឹងសោះ បងឯងរវល់ធ្វើការអីគេមកក៏យូរម៉េះរត់ដងល្ងាចអីបងឯងមកដល់ផ្ទះវិញឯណាអូបងរវល់រៀបអត់អីគេបងភ្លេចនេះអូនឃ្លានណានេះមហោបងឯងក៏ហៅអូនទេអីបងឯងលុយតតដប់ទៀតហើយហ៎នេះអូនប្រាប់បងច្រើនដងហើយតាថាកុំអោយខំពេកប្រយ័ត្នបាក់កន្លែងតែបងឯងនិយាយចេះស្ដាប់គ្នាអញ្ចឹង មានណាបងធៀបឲ្យគេមានតាបងកុំខំពេកណាយើងមានបណ្ណាយើងហូបប៉ុណ្ណឹងទៅ កូនយើងនៅច្រើនខែទៀតបង្កើតមានបណ្ណាហូបប៉ុណ្ណឹងបានទេ ពេលនេះអូនកំពុងតែមានកូនយើងត្រូវរកលុយដើម្បីគេហើយណាមួយអូនក៏ត្រូវតែហូបឆ្ងាញ់ ដើម្បីពើកម្លាំងដែរប៉ុន្តែបងមិនហត់ទេនេះមហូបដែលអូនចូលចិត្តចាំបងនៅនឹងចាំបងយកទៅដាក់ចានណា ជាមួយអូនដែរទៅនេះមហូបច្រើនណាស់អូនញ៉ាំអត់ទេអត់ទេបងហូបនៅខាងក្រៅរួចហើយអូនឲ្យញ៉ាំទៅណាបងអាណោបើពូបងឯងគោឯណាបានហើយមកគួយញ៉ាំជាមួយអូនទៅអ 家呢？目表来就家。 នយ៉ាងម៉េចហើយបានទូខ្លះណាអត់អីទេអូនបានធូរខ្លះហើយកណាកូននេះចាញ់ខ្លាំងណាស់អូនសង្ស័យថាកូននេះកូនប្រុសហើយមិនទៅបងអូនមិនស្រឡាញ់កូនប្រុសទេកូនស្រីកូនប្រុសអូនស្រឡាញ់ទាំងអស់ហ្នឹងសំខាន់អត្តគុណរបស់យើងនេះ មានសុខភាពល្អពេលដែលកូនយើងសម្រាប់ហើយពេលណាបងនឹងខំប្រឹងប្រែងរកលុយឲ្យបានច្រើនដើម្បីបានលុយធ្វើផ្ទះតូចល្មមអាយឲ្យអូននឹងកូនរស់នៅបានស្រួលផ្ទះធំវាមិនសំខាន់ទេបង សំខាន់អូនបានប្តីល្អដូចបង កុំធ្វើបាបម៉ាក់ពេកអាណិតម៉ាក់ផងកុំធាក់ពោះម៉ាក់ខ្លាំងខ្លាំងពេកណាកូនណា កូនណាកូនឯងកុំធាក់ម៉ែពេកមើលកុំធ្វើបាបម៉ែពេកណាតិចទៀតពួកយើងបានឃើញមុខគ្នាហើយកូនណាបានឃើញមុខម៉ែហើយឃើញមុខពុកកូនឯងពុកកូនគឺជាមនុស្សល្អស្រឡាញ់គ្រួសារខ្លាំងណាស់កូនដឹងអត់តិចទៀតណាពួកយើងបានជួបមុខគ្នាឯកូនម៉ែពុក សន្យាថានឹងមើលថាទាំគុណបានល្អមិនឲ្យខ្លួនឯងនឹងពិបាកទេអូយហើយខ្លួនឯងឆ្លើយឆ្លាតយ៉ាងនេះកូនគាត់តែម៉ែប្រាប់ព្រាមខ្លួនឯងធ្វើតាមផ្លែតចេះណាស់ខ្លួនឯងនេះទៅថ្ងៃមុខទៅប្រកាសជាមិនឲ្យម៉ែខកអំងទេកូនណាទីទៀតណាពុកខ្លួនឯងមកហើយ ពួកខ្លួនឯងមកនឹងទាំងអេពួកយើងញ៉ាំមួយឆ្ងាញ់ឆ្ងាញ់ណា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 អង្គសន្តើក្លិនក្រអូបជាប់បានយូរមានមុនស្នេហ៍ស្ទីងជីវិតប្រកបដោយភាពស្វាហាប់លាក់ទឹកក្រលេខ3ចំនួនដល់ការអភិវឌ្ឍខួរក្បាលនៅរាងកាយកាន់តែប្រសើរលាក់ទឹកក្រលេខ3លូតលាស់ដោយភាពរីករាយទឹកដោះគោប្រអប់សញ្ញាខ្លាឃ្មុំសំចូលគ្នាយ៉ាងល្អឥតខ្ចោះពីទឹកដោះគោស្រស់និងទឹកឃ្មុំធម្មជាតិពិតៗ ូនណាកូនឯងកុំធាក់ម៉ែពេកមើលកុំធ្វើបាបម៉ែពេកណាតិចទៀតពួកយើងបានឃើញមុខគ្នាហើយកូនណាបានឃើញមុខម៉ែហើយឃើញមុខពុកកូនឯងពុកកូន គឺជាមនុស្សល្អស្រឡាញ់គ្រួសារខ្លាំងណាស់កូនដឹងអត់តិចទៀតណាពួកយើងបានជួបមុខគ្នាឯកូនម៉ែពុក សន្យាថានឹងមើលថាទាំគុណឲ្យបានល្អមិនឲ្យខ្លួនឯងនឹងពិបាកទេអូយហើយខ្លួនឯងឆ្លាតឆ្លាតយ៉ាងនេះកូនគាត់តែម៉ែប្រាប់ព្រាមខ្លួនឯងធ្វើតាមផ្លែតចេះណាស់ខ្លួនឯងនេះទៅថ្ងៃមកទៅប្រកាសជាមិនឲ្យម៉ែខកអំណងទេកូនណាទីទៀតណាពុកខ្លួនឯងមកហើយ ពួកខ្លួនឯងណានឹងទាំងអីពួកយើងញ៉ាំមួយឆ្ងាញ់ឆ្ងាញ់ណា ល់អីទៀតទេខ្ញុំសោះតែកើតឈឺចាប់ព្រោះអត់អូនរួមបន្តដើម្បីគេបានទេអត់បានទេអត់បានទេខ្ញុំអត់បានទេខ្ញុំក៏មានសល់អីទៀតទេប្តីរបស់ខ្ញុំព្រោះតែអាចរកចោលស្លាប់កូនខ្ញុំមើល ស្លាប់នៅក្នុងពោះខ្ញុំខំបបួលគេពូនខែខ្ញុំអត់មានសន្តិភាពទៀតទេអត់សល់ទេចាំខ្លួនឯងអត់ទេខ្ញុំអត់អត់ដឹងទេខ្ញុំអត់ចង់បានអីទេខ្ញុំចង់បានតកូនប្តីខ្ញុំមកវិញខ្ញុំទៅកាពួកគេខ្ញុំរស់ដល់សន្តិភាពជឿចាប់ យាយគិតមើលបើសិនជាយាយមិនយាយអាចរស់បានអូខ្ញុំទទួលបានព្រោះខ្ញុំធ្លាប់ទទួលលើកនេះទៀតនាងមានសំណាងណាដែលនាងប្រត់ពីគេចាក់ខ្លួននៅក្មេងចំណែកខ្ញុំនេះប្រត់ប្តីប្រត់បូនដែលចូលដល់វ័យចាស់ទៅហើយ មានដឹងទេថាខ្ញុំទ្រាំរស់ឈឺចាស់ប៉ុណ្ណា តែខ្ញុំនៅតែមានសង្ឃឹមទោះបីក្តីសង្ឃឹមនេះវាមានតិចវាចិត្តអស់នៅពេលដែលអាយុខ្ញុំវាចាស់ជារៀនទៅក៏ដោយវ័យប្រហែលខ្ញុំនេះគួរណាស់ដែលបានដេកគ្រប់ស្រួលត្រូវមានកូនមានចៅនៅមើលថែ កូន បាត់បង់ប្តីតែខ្ញុំវ័យចាស់ទៅហើយតែខ្ញុំរស់ដូចជាស្លាប់រស់ទាំងឈឺចាប់តែខ្ញុំមិនអាចស្លាប់បានទេឯងនឹងទេព្រោះអីខ្ញុំនៅមានក្តីសង្ឃឹមនោះអីទោះបីក្តីសង្ឃឹមរបស់ខ្ញុំមានតិចតួចដែលមានវ័យចាស់ជារៀនក៏ដោយ វ័យរបស់ខ្ញុំគួរណាស់តែបានដេកលក់ស្រួលមានកូនមានចៅនឹងមើលថែតែខ្ញុំគ្មានទេគ្មានតែកូនពីរនាក់ត្រូវលេចទុកស្លាប់កណ្ដាលស្ទឹងប្តីខ្ញុំក៏ស្លាប់ព្រោះតែហៅទៅជួយកូនតែលឺសំឡេងស្រែកពេញត្រចៀកខ្ញុំសុំការជួយពីពួកគេពេញត្រចៀកខ្ញុំហើយ នាងដឹងថាខ្ញុំឈឺចាប់ប៉ុណ្ណាទេ ខ្ញុំឈឺស្ទើរតែស្គួតស្ទើរតែស្លាប់ទៅហើយសំឡេងកូនស្រែកប្រៀបបីដូចជាកូនសត្វស្រែកឲ្យមេបាវាជួយ ប្តីនឹងកូនទាំងពីរសត្វតែស្លាប់ទឹកឡើងតែខ្ញុំខ្ញុំបានរស់ពិតមែនតែក៏រស់ទាំងឈឺចាប់ដូចជានាងពេលនេះដែរណានេះហើយ គឺមូលហេតុដែលខ្ញុំដើរលក់នំហាខ្យល់ហាភ្លៀង អញគិតមើលទៅតើជីវិតអ្នកណាកំសត់ជាងតែខ្ញុំមិនចោះចាញ់ទេខ្ញុំដើរលក់នំទាំងព្រឹកទាំងល្ងាចដើម្បីឲ្យប្តីខ្ញុំ និងកូនខ្ញុំគេមើលឃើញថាតើខ្ញុំតស៊ូនឹងពួកគេប៉ុណ្ណាបើឯងមិនទាន់ស្គាល់ជីវិតច្បាស់ទេឯងមិនត្រូវចោះចាញ់ទេឯងត្រូវតែតស៊ូឯងនៅមានរឿងដែលគិតនៅមានរឿងដែលត្រូវធ្វើច្រើនទៀត ជីវិតយាយជួបរឿងលក្ខណៈនេះហើយយាយនៅតស៊ូរស់រហូតដល់អាយុ60ឆ្នាំទៀតគាត់មានសេចក្តីសុខជាមួយនឹងជីវិតរបស់គាត់ហេតុអីហេតុអីបានជាឯងមិនតស៊ូដូចគាត់សូមអង្វរណាឬនៅបន្តទៀតទេណាបើគ្មានសល់អ្នកណាក៏សល់ខ្លួនឯងដែរ កូនស្រីរបស់ខ្ញុំគឺខ្ញុំសក់កូនស្រីរបស់ខ្ញុំម្នាក់ទៀតខ្ញុំអរគុណដល់យាយដែរខ្ញុំអរគុណខ្ញុំអរគុណដល់យាយដែលបានប្រាប់ខ្ញុំខ្ញុំត្រូវរងមមខ្ញុំត្រូវរងមមខ្ញុំត្រូវរងមមដល់ទៀតដើម្បីកូនស្រីរបស់ខ្ញុំណាយាយណា អូខ្ញុំទៅកូនខ្ញុំខ្ញុំទៅដល់កូនខ្ញុំហើយណាយាយ មកវិញមកដល់តែចង់ស្លាប់ខ្លួនឯងចាកូនអត់អីក៏ឯងគិតខ្លាំងមែនទេឯងមិនគិតថាគេកំពុងតែស្រែកយំរអឯងសិនីអើយមិនអោបាយបែកបានណាកូនណាអត់ទេអត់ទេ ទេខ្ញុំមិនអាចបាត់បង់កូនខ្ញុំម្នាក់ទៀតបានទេហើយខ្ញុំរកកូនខ្ញុំអើយកូនអើយកូនកូននេះណែណាកូនអើយម៉ែមករកកូនទៅយ៉ាអើយកូននៅណាកុំទៅចាំម៉ែណានេះដាក់បាំងនេះទេនេះខ្ញុំជុំជីលឿនបុកក្រាប់គិតយ៉ាងម៉េចតើមិនមើលផ្លូវ បើមានបញ្ហាអីបងប្អូនគ្រួសារគេយ៉ាងម៉េចអូមែនទេកូនខ្ញុំកូនខ្ញុំគេចាំខ្ញុំកុំទៅណាចោលម៉ែណាកូនណាហើយបងរិនក៏ស្លាប់ចាំមកខ្ញុំស្លាប់ទៀតកូនខ្ញុំគេទៅនៅណា ម៉ែនឹងរស់ម៉ែនឹងរស់ដើម្បីកូនណាអើយកូនអីអើយសានីចុះប្តីសិនទៅណាក្មួយម៉ែឯងនៅពេលមិនអីទេអត់ទេខ្ញុំនឹកម៉ែខ្ញុំចង់ទៅហៅម៉ែនៅដូចជាអ្នកណាអញ្ចេះប្រហែលប្រហែលម៉ែ កូនចាំម៉ែសុំទោសណាម៉ែសុំទោសម៉ែសុំទោសនៅទៅចោលកូនម៉ែសុំទោសណាកូនណាម៉ែសុំទោសម៉ែខ្ញុំថៃអាខ្ញុំខ្លាចម៉ែអត់ចោលខ្ញុំអត់ទេម៉ែទៅចោលកូនទេណាកូនណាម៉ែសន្យាដាច់ខាតណាទៅចោលកូនទេម៉ែសន្យាណាដាច់ខាតម៉ែចូលចិត្តនឹងជីវិតទេណាកូនណារត់នេះមិនបានទៅភាពអីទៅជាអញ្ចឹងហើយណារិនប្តីឯង ហើយណាកូនបើឯងឯងសម្រាប់កូនឲ្យមែនទេពួកគេពួកគេទៅបានសុខឯបងនេះមិនបានឯងនិយាយអញ្ចឹងមានរឿងអីមែនទេគឺប្តីខ្ញុំហើយនឹងកូនរបស់ខ្ញុំគេត្រួតថ្នាក់ចរាចរណ៍ស្លាប់បាត់ហើយបងតែខ្ញុំអត់ចោះចាញ់ទេព្រោះខ្ញុំនៅមានកូនម្នាក់ទៀត ងំឡើងណាខ្ញុំអរគុណណាបងណាដែលបងបានមើលកូនខ្ញុំមិនអីទេ ម៉ែត្រូវតែរឹងពឹងត្រូវតែរឹងមាំដើម្បីកូនស្រីរបស់ម៉ែ ពីដងទៅទៀតអញ្ចឹងហើយសូមយើងកុំចោទចាញ់នឹងជីវិតឲ្យសោះគេតស៊ូបានហេតុអីយើងតស៊ូមិនបាន